ម៉ែពេលនេះកូនបានមកដល់កន្លែងដែលម៉ែចង់ឲ្យកូនមកហើយកូនបានជួបមនុស្សម្នាក់បងបងអីវ៉ាន់ផ្ញើវីសាអង្គរទៅវៀតណាមដំបូងមើលទៅកូនមិនគិតស្មានថាគេជាមនុស្សល្អទេអញ្ចឹងសម្រាប់ទៅចែងអត់តមានផ្ទះមានអីនៅអញ្ចឹងឥឡូវទៅជាមួយខ្ញុំទៅថ្ងៃស្អែកខ្ញុំជូនទៅរកផ្ទះជួលតែការពិតគេជាមនុស្សល្អ ខ្ញុំមកចែកសម្រាប់នៅនឹងបាន តែហាមប៉ះពាល់បានរបស់ខ្ញុំព្រោះខ្ញុំចូលចិត្តទេសម្រាប់មើលថាម្នាក់ស្រីហ្នឹងពូនឬជារងសាមើលតែគេសាច់ឈាមគេណាហ៊ានអត់សោតលើគេមកយកឯងអូបន្លែប្រហែលជាគេយកវាគ្រាន់តែបោកព្រើអើយមែនទេចោលចោលហេតុតែបានហើយអូស្រួលកូនគិតថាតើហេតុមកនេះកូនគ្មានអ្នកទីពឹងទេតែមិននឹកស្មានថា គាត់បានជួបផេរ៉ូនៅផ្សារដាំខម្នាក់នេះសោះគាត់បានរៀនអីជាច្រើនពីគេនឹងជីវិតនៅកន្លែងនេះវាហត់តែវាសប្បាយបើខ្ញុំមិនល្អអញ្ចឹងមុំអាចពេញចិត្តខ្ញុំអត់មុំអាចស្រឡាញ់ខ្ញុំដែរអត់មុំអត់ព្រមទេមុំស្រឡាញ់យូរឯងអូននៅហត់ នៅរងចាំបងឯងមែនទេអត់ហត់ទេគ្រាន់តែរងចាំមានអីហត់អរគុណសម្រាប់ការណែបងមួយនឹងណាអរគុណអូនសម្រាប់ចិត្តស្មោះបងនឹងថាអ្វីគ្រប់យ៉ាងយើងអាចទិញលក់បានតែចិត្តស្មោះសគឺជាអាចទិញបានមែនខ្ញុំយល់ថា ក្រៅពីមានក្តីសម័យរឿងមួយទៀតដែលជួយឲ្យយើងធ្វើកិច្ចការងារបានសម្រេចជោគជ័យនោះគឺក្តីស្រឡាញ់